សូមពេលដែលអូនឃ្លាតទៅឆ្ងាយរួមនៅដូចអូនរូបកាយស្ដាយវេលាដែលមិនទេហើយរួយក៏ឆាជីវិតឆាជីវិតនេះខកគេវាជួបតែរឿងដដែលរឿងដដែលច្រើនពេកហើយពីមុនថ្ងៃនេះ ស្គុយម្នាក់ឯងបានដំនឹងអូនសូនជើងឬអូនមិនដឹងភ្នែកបងសំឡឹងនៅក្រអនុសាអូនមិនដែលដឹងបងឈឺអូនណាមិនដែលបានសងពេលដែលអូនឃ្លាទៅឆ្ងាយរួមនៅដូចអូនរូបកាយស្ដាយវេលាដែលមិនទេហើយរួយក៏ឆាជីវិត សជាតិអារម្មណ៍មាននៅឆ្លៀតនៅឈឺត្រង់នេះស្ពើគ្រប់សរសៃខូចចិននឹងស្រីដេកក៏ស្រមៃលងលែងដឹងអីខូចចិនតែណាចិនខំនេះលងហេតុអីនៅកិនមកនេះគ្មានសិនមិនណាច់នេះចិនអូនបែកកំដិនមើលឃើញគេឡោអូនបងបែកបែកបែកបែកបែកអូន is so good good good good good អូនលោកក្រុមយ៉ាងមកគ្មានចិនឡោរឿងក្រុមយ៉ាងគឺបងអ្នកខំបងបែកបែកបែកបែកបែក អូន is so good good good good good អូនក្រុមយ៉ាងឡគ្មានចន្លោរឿងក្រុមយ៉ាងគឺបងអ្នកខស្ទើរតែមិនជឿមិនយល់ទេចំណងម្លេងចូលមកចន្ទលីបែរងបងម្លេងក៏មិនប្រាប់បងពីដំបងឲ្យបងធ្វើចិនមិនស្មុំនឹងរងងន់ដល់ពេលនេះនេះក៏មកហាស្ដីតើរងងន់ចិត្តຕົងមកជាអ្វីគ្មាននំលៃអងនំលៃអងមី ដូចអន់រួកាយស្ដាយវេលាដែលមិនទេហើយរួយក៏ឆាជីវិតឆាជីវិតនេះវាមិនដូចគេវាជួបតែរឿងដដែលរឿងដដែលច្រើនពេកហើយពីមុនថ្ងៃនេះនៅ cười nét